យឡងสนองលេះណាสนองច័ន្ទខ្នាបងហើក្លែងឯងទីទួលកំសត់ខ្ញុំស្រក់ទឹកភ្នែកនឹកទួលខ្លាំងពេកបែប25ឆ្នាំ ស្និទ្ធក៏ថ្លើមស្គាល់ចិត្តឥតមានប្រេងឆាមិនគួរទួលស្នាតែចិត្តសាវាមានក្តីមេត្តាករណាខ្ញុំសោះ ពេលហែក្រំគ្រាព្រោះតែក្តីស្នេហ៍មិនស្មោះគូទួលអើយអើយទួល ប្រែប្រួលទាំងអង្គទួលនឹកស្នងខ្ញុំដែរឬអី ខំសន្សំក្តីស្មោះតណាយកាន់ចុងបើអង្គនិស័យទួលអើយខ្ញុំលាលាទាំងអាល័យចន្ទនាភក្តីខ្លាយជាទួលកម្ម ឥតមានពេលហែក្រំគ្រាព្រោះតែក្តីស្នេហ៍មិនស្មងទួលអើយអើយទួលប្រែប្រួលទាំងអង្គទទួលសំណងខ្ញុំដែរឬអី ចិត្តដែលខំសន្សំក្តីស្មោះតណ្ហើយកាត់ចុងបើអង្គនិស័យទួលអើយខ្ញុំនេះលាទាំងអាល័យចិនខ្នាពាក់ក្តីខ្លៃជាទួលកម្ម